បាទសួស្តីបងប្អូនបាទថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីក្នុងការបង្ហាញបងប្អូន បាទទូនេះគឺមានស្ដាច់ដល់ទៅ3ក្បាលបាទអញ្ចឹងគឺមួយស្ដាច់ថ្មីដែលមិនទាន់បន្តពូជនិងពីរទៀតគឺស្ដាច់ចាស់ដែលបន្តពូជហើយពងហើយបាទអាចមានអាយុយូរបាទអញ្ចឹងស្ដាច់ចាស់ពីរហ្នឹងមួយអាចមកពីទូមួយមិញដែលខ្ញុំថតមិញហ្នឹងបាទហើយនឹងស្ដាច់មួយទៀតហ្នឹងគឺនៅក្នុងទូនឹងឯងអញ្ចឹងអឺតាមខ្ញុំគិតតាមដែលបងប្អូនខ្ញុំវាលាស់ កម្មករប្រហែលថ្ងៃមុនហ្នឹងប្រហែលជាស្ដេចចាស់ហ្នឹងវាអាចនឹងមកវែងទូ ហើយវារត់ចូលទូហ្នឹងក្នុងករណីដែលដែលភីរ៉េម៉ូនមេចាស់នៅក្នុងទូហ្នឹងវាខ្សោយដែលធ្វើឲ្យពេលដែលមេចាស់មួយទៀតចូលមកក្នុងទូហ្នឹងអឺវាមិនត្រូវកម្មករនឹងសម្លាប់បាទនេះជាមូលហេតុហើយចឹងទៅវាក៏មានមេចាស់ពីរនៅក្នុងទូតែមួយ ហើយបន្ទាប់មក កម្មករក៏បានបង្ខំមេចាស់ហ្នឹងឲ្យពងហើយបង្កើតនៅមេថ្មី បាទអញ្ចឹងគឺមេចាស់វានៅក្នុងតួនឹងក្នុងមួយរយៈពេល ហើយបន្ទាប់មកមេចាស់ពេលណាដែលមេថ្មីនឹងចាប់ផ្ដើមពង វានឹងសម្រាប់មេចាស់ទាំងពីរហ្នឹងហើយបាទអញ្ចឹងគឺសភាពលក្ខណៈនៃតួឃុំដែល មាន មេចាស់ហ្នឹងគឺពេលដែលយើងលើកមកគឺវាផ្លិតទាំងមូលគឺវាពងមិនល្អទេ បាទវាពងក្តីក្តោបក្តីក្តោបមិនស្អាត បាទមិនពេញផ្លិតហើយជាពិសេសគឺវាមានកូនឈ្មោលនៅ ផ្នែកខាងលើ បាទអញ្ចឹងឲ្យតែបងប្អូនឃើញកូនឈ្មោលនៅផ្នែកខាងលើនៅកន្លែងក្បាលទឹកបាទនៅផ្នែកខាងលើខាងលើនេះបាទឬក៏វាចេះតែពងពងឈ្មោលពីសពេញផ្លិតអញ្ចឹងទៅ គឺយើងអាចសម្គាល់បានថាមេនេះគឺចាប់ផ្ដើមចុះខ្សោយហើយហើយ មានមេថ្មីយើងត្រូវតែដូរបាទប្រញាប់ដូរបានល្អបាទនេះនេះបាទហ្នឹងទៅហើយបាទនេះខាងនេះនេះបាទហ្នឹងមេថ្មី ដល់យើងចាប់មេចាស់មេចាស់នៅបកូននោះយកនេះយកសម្រាប់ឃុំស្ដេចបាទឥឡូវយើងមើលសភាពលក្ខណៈនៃមេចាស់ណាបងប្អូនណាបាទនេះពីរណាពីរណាមួយទៀតបាទឥឡូវនេះមេមានមាន2តែម្ដងនេះមានមេ2បាទនេះមេចាស់ហើយបាទអ្នកជ្រាហើយយើងមើលទៅដោយសារខ្លួនវារលោងរលោងវាលែងមានរោមហើយយើងមើលទៅក្បាលរបស់វា ចាប់ដើមសឹកកកកន្លែងក្បាលកន្លែងទ្រូងវាណា បាទហើយបាទហ្នឹងមេចាស់ហើយបាទឥឡូវយើងចាប់មេហ្នឹងមួយចេញតោះទៅណាមែននេះនេះណាហើយភាកច្រើនពូខាងវានេះបងប្អូនពូខាងចុងវានេះចាប់ដើមឡើងពណ៌ត្នោតភាកច្រើនមេចៅមេថ្មីវាក្រហមបាទហ្នឹងអាយុប្រហែលជា2ឆ្នាំហើយមេហ្នឹងមើលតែបាទបាទអញ្ចឹងយើងចាប់អាហ្នឹងមួយចេញ ហើយណាឥឡូវយើងចាប់នឹងមួយចេញហើយក្នុងការចាប់ស្ដាច់គឺបងប្អូនសកត់ទៅលើក្បាលវាខាងនេះវាបាសស្លាប់ហើយបាទឬក៏ចាប់វាតែម្ដងក៏បានដែរបាទនេះចឹងយើងចាប់វាយើងដាក់វាទៅក្នុងនេះទៅបាទបាទទុកវាសិនឥឡូវខាងក្រៅកថាំងបាទនេះខ្ញុំនឹងចាប់អានេះមួយចេញចោលទៀត បាទយើងនឹងដាក់ទូផ្សេងហឹមបាទអញ្ចឹង queen cell ដែលនៅនេះយើងកំតិចវាចោលទេ បាទថ្ងៃនេះគឺមានប៉ុណ្្នឹងឯងបាទហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយៗទៀតបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាច comment នៅអ្វីដែលបងប្អូនមានចម្ងល់នៅខាងក្រោមវីដេអូបាទខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញបងប្អូន បាទអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បាន follow page បាទសូមធ្វើការ follow ដើម្បី តាមដាននៅរាល់វីដេអូដែលខ្ញុំបានផុសបាទកុំឲ្យបងប្អូនខកខានក្នុងការមើលថ្ងៃនេះគឺមានប៉ុណ្្នឹងហើយបងប្អូនបាទនិយាយអំពីរឿងឃុំមួយទូអាចមានស្ដាច់3ណាបាទអញ្ចឹងជួបគ្នានៅក្នុងឱកាសក្រោយហើយបើសិនជាបងប្អូនត្រូវការស្ដាច់ត្រូវការពូជឃុំអីបងប្អូនអាចឆាតមក page ផ្ទាល់ក៏ទៅបានដែរបាទបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ